អូខេឥឡូវនេះគឺយើងរៀបហើយហើយជាមួយនឹង36 Ti ហ្នឹងហើយគឺគេកំងឲ្យខ្ញុំរៀប4ឈុតហ្មងកັບសេរីនេះដាក់លេខរៀងឲ្យមើលទៀតណាអែមបណ្ដោយចាំនិយាយចឹងណាអូខេឥឡូវខ្ញុំរៀបហើយខ្ញុំចំណាយពេលប្រហែលជា2ថ្ងៃដើម្បីរៀបវាបាហើយគឺខ្ញុំរៀបយកមកស្អាតហ្មងនេះ ដូចជានៅក្នុងនេះនេះដោយសារបងនេះវាមានជើង PCIe តិចអញ្ចឹងខ្ញុំក៏ថែមអានេះទៅ អានេះគឺដាក់បានមួយ slot បាន4ជើង4ជើងទៀតអញ្ចឹងគឺទាំងអស់6ជើងស្អាតមែនទែនហ្នឹងហើយគឺខ្ញុំរៀបអញ្ចឹងទាំងអស់ហើយខ្ញុំចងខ្សែចងអីឲ្យស្អាតហ្មងមកអែមហ្មងនិយាយទៅហើយ power គឺខ្ញុំដាក់ពី2គ្រាប់ទាំងអស់1250វ៉ាត់2គ្រាប់បាទអូខេអរគុណច្រើន